ហ្នឹងហើយសួស្តីប្រិមិត្តចំនួនពរញាតិញោមជិតឆ្ងាយទាំងអស់គ្នាហើយអរគុណច្រើនសម្រាប់ការអឺចូលមើលក្នុង channel នេះអឺមានចំណាប់អារម្មណ៍ទៅលើដើមឫស្សីនេះគឺថាឈៀវមកគឺដើម្បីដាក់កាំងស្អាតមុខសាលាបំពេញបុណ្យនេះគឺដើមឫស្សីនេះគឺគឺថាល្អ ហើយនេះគឺមុនដំបូងយកវាមកហ្នឹងគឺតំដាក់ផើងទៅតំដាក់អាគមតំដាក់អង្គថោនេះលើទេហើយក៏កែឆ្នៃដាក់ដីសាច់ហើយនឹងដេញស្មៅបន្តិចហើយនឹងអង្កាមហើយស្រោចទឹកម្សាហើយក៏យកដុំថ្មនេះយកមកដាក់ដើម្បីឲ្យមានជាតិត្រជាក់ក្នុងគុំឫស្សីហ្នឹង ហើយដើមនេះសៀបទៅក៏ត្រជាក់លោកហ្មងហើយនេះដាក់ដាក់នេះដាក់អាចឈើដាក់ចូលយ៉ាងទៅហើយស្អាតគួរសមរចនាម៉ូដហើយនេះដើមផ្សេងនេះគឺខ្នងរឿងតូចតូចទេហើយមើលទៅគួរឲ្យ ចំណាប់អារម្មណ៍ច្រើននឹងអរគុណច្រើន